ហើយកុំភ័យបើមានធរកុំភ័យហ្នឹងហើយប៉ុន្តែដើម្បីកុំឲ្យភ័យបានដល់យោជាអាវុធរបស់យើងណាណាចាស់ចាស់ទៅ កុំឲ្យដេញកើតទុកគ្រាន់តែចៅមិនមកលេងនោះអូអានឹងគ្រោះថ្នាក់មិនក៏គេមិនមកលេងអញពេលខ្ញុំពិចារណាធម៌មែនទេណាគេមកលេងច្រើនញ៉ែញ៉ៃវិញឯង នៅពេលដែលគេមិនមកចិត្តត្រូវអរគុណថាគេទុកឱកាសឲ្យយើងអប់រំផ្លូវចិត្តហើយឲ្យតែគេ បានសុខទៅបានហើយអញ្ចឹងណាអូគេមិនមករស់ហ្នឹងគេបានសុខរបស់គេហើយប៉ុន្តែទៀមទីឲ្យគេមកលេងអញិកអញុកអញអញៃគេអត់បានមកដើនដកដើនដកទៅហើយតិចនឹងវែងពេញពេតនោះ តិចមកថាលេងមែនទេណាព្រោះអីអាតូមណោះតូមណោះហ្នឹងជាអាពាធផ្លូវចិត្តទើសចិត្តតែគេមកអីមកហ្នឹងអត់មានកុសលទេគឺអកុសលហើយតែអកុសលញឹកញឹកញយញយ stress stress បន្តិចទៅ depression ណាបន្តិចទៅ dementia បដ ாய் ភ្លេចចៅឈ្មោះអីក៏លែងចាំហ្នឹងហើយអញ្ចឹងបើនិយាយពីឱកាសនៅស្រុកនេះអាត្មាគិតថា ញាតិញោមមិនបាច់ទៅបួសនៅព្រៃដូចតបោះទេបួសនឹងនេះស៊ីនហូមនឹងទៅ គេមើលថែគ្រប់សពមែនទេខ្វះអីចុចទឹកកណ្ដឹងទៅគេមកហើយមួយទឹកឲ្យទៀតចាស់ងើបមួយគេមានម៉ាស៊ីនលើកទៀតហ្នឹងហើយណាស់ណាស់តែយើងអត់ព្រមតែយើងអត់ព្រមការទុកបដ ாய் អញ្ចឹង យើងមើលសច្ចធម៌មិនមែនកោតទុកព្រោះចៅមិនមកកោតទុកព្រោះកូនមិនមកមិនមែនទេពពុទ្ធអត់ថាអញ្ចឹងផងថាកោតទុកព្រោះយើងត្រូវការកោតទុកព្រោះយើងចង់ទេឃើញទេទីមួយទុកសច្ចៈជាទុកប៉ុន្តែទុកសច្ចៈហ្នឹងមិនមែនកោតឯងទេថាមកពីតណ្ហាបងតែអញ្ចឹងទេហោដូចថ្ងៃហ្នឹងតែយើងនៅតែឯងអញ្ចឹងទៅចន្ទឹងមិនក៏កូនមកកូនថាមកឥឡូវគេមិនមកខ្វល់ហ៎ តែបើគ្រាន់តែគិតបន្តិចកូនមកប្រហែលជាគេរវល់ហើយឃើញទេដូរគិតទៅបន្តិចអត់តឹងដែរមែនទេហ្នឹងហើយឬក៏កូនមកតែផ្លេតគេទៅវិញខឹងទៀតមើលវាមកផ្លេតទៅចោលអញបាត់ថាហ្នឹងកូនអញរវល់ដាក់តែប៉ុណ្ណឹងធូរឯងកូនបញ្ញាប់ព្រោះកូនរវល់អីចឹងទៅនឹងដែលព្រះសម្មាសម្ពុទ្ធបង្រៀនធម៌ហ្នឹង អត់ឲ្យយើងធ្ងន់ទេឲ្យយើងមកដោះស្រាយបញ្ហាឥឡូវហ្នឹងហើយញាតិញោមយើងអត់ចង់រៀនធូរដោះស្រាយបញ្ហាឥឡូវហ្នឹងឯងចង់ទៅដោះស្រាយជាតិក្រោយវិញអូជាតិនេះខ្ញុំហ៊ូហើយ សូមកើតជាតិក្រោយមកប្រាប់ទៅ បើបញ្ហាឥឡូវហ្នឹងដោះមិនចេញទេកុំសង្ឃឹមជាតិក្រោយកាន់នឹងវិញយល់ទេហ្នឹងហើយអញ្ចឹងជាសិស្សពុទ្ធជាពុទ្ធបរិស័ទ មានន័យថាជាបរិស័ទរបស់ស្ដេចបណ្ឌិត គឺត្រូវទៅយកពាក្យរបស់ព្រះអង្គមកដោះស្រាយអាចិត្តបច្ចុប្បន្ននៅកំពុងខ្វល់ហ្នឹងហ្នឹងហើយហើយតកាលណាចិត្តបច្ចុប្បន្នហ្នឹងដោះស្រាយបាន ហើយវាវាល្អហើយ វាប្រកបដោយកុសលហើយវាជាប្លង់នៃសុគតិភពប៉ុន្តែយើងអត់តន់ដោះស្រាយចិត្តហ្នឹងឲ្យវាល្អហើយយើងប្រាថ្នាទៅជាតិក្រោយវល់វល់ហ្មងពូតួប្រាថ្នាតួលោភៈឃើញទេ ដល់តួលោភៈវាកើតអីជាបច្ច័យកើតពីតោមណោះវល់ពេញមុនស្លាប់នឹងអត់អត់ស្អាតទេចិត្តនឹងចឹងបានអ្នកខ្លះស្ដាប់អាត្មាមិនទាន់ថាអាត្មាអូលោកឯងអត់មានជឿជាតិមុខជាតិក្រោយឯងនិយាយតែរឿងបច្ចុប្បន្នហ្នឹងថាជាតិក្រោយវាអត់តតមកណាប៉ុន្តែអាប្លង់របស់ជាតិក្រោយមិនមែនជាតិក្រោយហ្នឹងទេប្លង់របស់ជាតិក្រោយគឺចិត្តជាតិនេះចឹងបើចិត្តជាតិនេះយើងដោះបានស្រួលហើយវាវាសន្តិហើយវាស្ងប់ល្អហើយ មានណាទៅរុញទៅនរកបើប្លង់ល្អណាពូជល្អក្របពូជល្អប្លង់យើងស្អាតតែប្លង់ស្អាតបដិសន្ធិមកស្អាតហើយហើយយើងបញ្ញាប់តែចាក់គ្រឹះមិនតន់គូប្លង់ហើយផងហ្នឹងហើយអញ្ចឹងបាន ព្រះសម្មាសម្ពុទ្ធត្រាស់ថា បុគ្គលអ្នក មានចិត្តជាបុណ្យហ្នឹងព្រះអង្គថារីករាយក្នុងលោកទាំងពីរ អិធមោទតិពេចមោទតិកតបញ្ញោឧបយតមោទតិបុគ្គលអ្នកអ្នកមានបុណ្យនឹងរមែងត្រេកអរក្នុងលោកទាំងពីរអិធមោទតិមានន័យថារីករាយក្នុងលោកនេះផងមានន័យថាលោកឥឡូវហ្នឹងជីវិតឥឡូវហ្នឹងទល់ទៅរាល់សេចក្តីរីករាយក្នុងជីវិតនឹងឃើញរីករាយដែលអត់ទោសណាអញ្ចឹងបានវាសាងប្លង់មួយទៀតពេចៈមោទតិវានឹងសាងប្លង់រីករាយនៅក្នុងលោកខាងមុខទៀត ហើយតើទៅនឹងកូនទៅនឹងនេះទៅនោះទៅខ្សឹបប្រាប់ប្រាស់ទៀតអូយ៉ាបាខ្ញុំជាតិនេះហួសជាតិណាណាកុំអុយបានប្តីដូចតប៉ែនឹងទៀតជាតិណាណាកុំអុយជួបកូនបាក់និយាយគ្នាអញ្ចឹងទៀតអូគ្មានផ្លូវទេអានឹងដូចពីវេរាថ្មីទៀតដែរអញ្ចឹងចាំទៅថាបើកង្វល់ចិត្តជាតិនឹងដោះមិនបានទេត្រូវដឹង ថាជាតិក្រោយ កាន់តែខ្វល់យើងនឹងទៀតព្រោះវាយកអាខ្វល់ទៅផលិត តែប្លង់ជាតិក្រោយ គឺត្រូវដោះអាជពៈជាតិនឹងឲ្យបានហើយជាតិនឹងកុំនិយាយដល់ថ្ងៃក្រោយគឺឥឡូវហ្នឹងពេលហ្នឹងឥឡូវហ្នឹងពេលហ្នឹងប្រាប់ខ្លួនឯងចឹងឥឡូវកាត់ទុករឿងអីខ្វល់រឿងអីដោះស្រាយចិត្តហ្នឹងសិនចឹងបើចិត្តស្ងប់ឥឡូវហ្នឹងចិត្តនឹងស្អាតឥឡូវហ្នឹងស្អែកស្អែកតទៅក៏វាស្អាតដែរ តែបើរសាទៅទុំម្នោះយូរយូរយូរយូរទៅ stress ចឹងបានអ្នកខ្លះរហូត stress យូរយូរយូរអត់ចង់រស់ចង់តែស្លាប់ខ្លួនក៏មានដែរវាបោកវាបោកថ្ងៃបន្តិចថ្ងៃបន្តិចមនុស្សឥឡូវចង់ស្លាប់ខ្លួនច្រើនណាស់មកជួបនឹងមិននឹងធុញណាត្រូវហ៎ ហើយដល់មែនទៅពាក្យព្រះអង្គមួយមួយយើងអត់យល់ផងស្ដាប់លោកសូត្ររាល់បុនបុនណាក៏ស្ដាប់លោកសូត្រពហូទេវាដែរមែនទេមិនគួរលសូត្រមែនតែនទៅបើយកបានតែមួយឯងគ្មានចេះកោតទុកឯងក្នុងមង្គលហ្នឹងណាស់តែយើងទៅយកផ្សេងយើងស្ដាប់លោកសូត្រយើងទៅយកអាទឹកលោកបាចវិញយើងអត់ទៅយកអត្តន័យបើសិនតែយកអត្តន័យបានតែមួយឬពីរនៅក្នុងមង្គលហ្នឹងអត់ចេះកោតទុកទេ ឧទាហរណ៍ក្នុងនឹងសន្តតថៃមួយចុះព្រះអង្គត្រាស់ថាកិរិយាត្រេកអរចំពោះរបស់ ដែលមាន ជាមង្គលដ៏ឧត្តមមនុស្សច្រើនណាអត់ចេះត្រេកអរចំពោះរបស់មានទេទៅស្ដាយតារបស់បាត់ហេងចង់បានរបស់មិនតាន់មាន អាហ្នឹងតែកើតទុកប៉ិនរបស់កំពុងមានអត់ចេះអរមួយវា ជាងមិនយោមួយដែលគាត់និយាយនៅផ្ទះអឺបងសុកតោនំពេញគាត់ថាបើជួបថាចង់តែងញិចយ៉ាងម៉េចនោះអត់ទេអានឹងតាមចិត្តគាត់ទេណាប៉ុន្តែគាត់ថាคลิปនោះមកដូចជាផ្សាយដែរគាត់ថាឈឺចិត្តបំផុតណាដោយសារគាត់ចាញ់ចាញ់អឺឧបាយរបស់អ្នកបំរើអស់លុយអស់កាក់ច្រើនណា ហើយគាត់ឡើងទៅលើផ្ទះម៉ានដងចឹងតែចង់តែបង្ហើយជីវិតហ្នឹងឲ្យវាចប់រឿងណាដែលគេប្រាប់ឲ្យស្ដាប់អាត្មាទៅអាត្មាលើកចំណុចហ្នឹងគាត់ថាស្ដាប់ចំមកកន្លែងអាត្មានិយាយថា អ្នកខ្លះហ្នឹងទៅការទុកតែជាមួយអារបស់បាត់ហ្នឹងឬក៏ចង់បានតែរបស់មិនតាន់មានប៉ុន្តែរបស់នៅមានហ្នឹងអត់ចេះអមួយវាទេ អ្នកខ្លះអស់លុយច្រើនមែនប៉ុន្តែបើនិយាយពីលុយសល់ច្រើនជាងថ្មឆ្ងាយណាស់បើគាត់ថាយីលោកនេះដឹងឯងនៅសល់លុយទៀតអ្នកខ្លះថាថាចាញ់គេអស់រាប់លានហ្នឹងក៏ដោយប៉ុន្តែបញ្ជាកន្លែងមានហ្នឹងនៅមានច្រើនជាង ជាងអ្នកផ្សេងច្រើនណាប៉ុន្តែផ្លិចត្រេកអមួយវាដល់ផ្លិចត្រេកអមួយវាទៅស្ដាយរបស់បាត់ដល់ស្ដាយរបស់បាត់ អារបស់មានហ្នឹងធ្វើឲ្យគាត់កើតមង្គលអត់កើត ធ្វើគាត់សុខចិត្តអត់បានឃើញទេអញ្ចឹងមិនពាក្យប្រពុតមួយមួយបើយើងគ្រាន់តែលឺអត់យកមកគិតអត់យកមកពិសោធន៍នៅក្នុងជីវិតទេអត់ជួយទេអត់ជួយទេហើយតម្រុំតែស្ដាប់លោកសូត្រលឿនលឿនតិចហិតតែគិតលែងយល់ទៀតបើយល់មួយមួយងាយយល់ផងមែនទេហើយដល់លោក សូត្រពហូទេវាមនុស្សសា ចំមៀងក៏លេសូត្របល័យទៀតហ៎ខ្ញុំដឹងថាម៉េច ណាឥឡូវយើងគិតមើលបើយើងហៅថាសន្តិសន្តោសសន្តោសមានន័យថាត្រេកអរចំពោះរបស់មានសន្តោសៈហ្នឹងសន្តថីឬក៏សន្តោសសន្តោសហ្នឹងប្រែថាត្រេកអរចំពោះរបស់ ដែលមាន ជាមង្គលអ្ហ្មងបានជាមង្គលទី1វាអត់កើតទុក្ខ ពីព្រោះឧទាហរណ៍របស់ មានរៀបរៀបចាប់តាំងពីអវយវៈយើងដៃជើងមុខមាត់ អីគ្រប់កន្លែងដែលយើងមានអ្នកដតីកំពុងតែឈឺទៅវះទៅកាត់ហើយយើងនឹងអង្គុយបានហើយថាកោទុកណាខ្ញុំទុកមិនដូចគេនោះខ្លះកំពុងដកខ្យល់អឺនិយាយពីផ្ទះសបាយមានទៀតអាត្មាទៅវិញ homeless សុតនេះ មែនអត់ហ្នឹងហើយហើយអាមានឡានមានដីមានញោមណានេះមកជួបអាត្មាគាត់ថាពិបាកចិត្តណាគាត់មានផ្ទះ3ហ៎ដល់ដល់មានផ្ទះច្រើនទៅពិបាកនិយាយគ្នាមួយប្តីវាមិនត្រូវគាត់ចង់ជួសជុលថ្មីប្តីគឺថាមិនចង់ធ្វើ អាត្មាសើចខឹសក្នុងចិត្តណាអញសំណាងអត់ផ្ទះណែមិនមិនចង់ឲ្យញាតិញោមអត់ទេប៉ុន្តែ បើចេះត្រេកអរជាមួយនឹងរបស់មាន វាសុកខ្លួនណាហ្នឹងហើយយើងប្រឹងយូរហើយ តាំងពីបាតដៃទៅទៅរហូតដល់មានរបស់នឹងហើយអមួយខ្វះលះខ្លះទៅមែនទេ អស់វាធូរហើយគ្រាន់តែពៀនផ្ទះ3ឆេះផ្ទះតែមួយស្រាប់រស់អត់កើនកុំទុកខ្វល់មួយ អាផ្ទះមួយ អមួយអានៅពីរនេះមែនទេហ្នឹងហើយចាំមិនបង មួយនោះគាត់ថាកាលដែលគាត់មិនតន់ស្ដាប់ធัวគាត់ទៅវត្តរួចពីវត្តទៅឆើចអស់ជាង10ឆ្នាំទៀតហើយប្តី គាត់មិនមែនអ្នកអន់ទេហើយផ្ទះក៏ធំជាងគេក្នុងមួយប្លុកហ្នឹងឡានចង់ជិះម៉ូតអីក៏បានដែរប៉ុន្តែរស់សុកវាមិនឃើញថាចង់បានអីក៏ហិតតែលេងដឹងថាចង់បានអីទៀតដល់ពេលពិបាកចិត្តពេកខឹងតែប្តីហើយដល់ខឹងប្តីអាប្តីមួម៉ៅកើតតែអពមង្គលយំសឹងរាល់ថ្ងៃដល់ពេលគាត់ស្ដាប់ទៅបានគាត់ដឹងថាអូអាទុកលំបាកនេះមកពីចិត្តចិត្តតែចង់ប្រេះប្រដាស់ តើគាត់មកឃើញអាស្រួលផ្លូវចិត្តតាមពាក្យរបស់ពុទ្ធវិញទៅມັນគាត់តិចសួរថាតើបានផ្លាស់ប្ដូររបស់ខាងក្រៅទេអត់ទេផ្លាស់ប្ដូររបស់ខាងក្នុងហ្នឹងហើយចឹងបានអាត្មាជួបមិត្តភ័ក្តិទៅរៀនមួយគ្នាហ្នឹងគេសួរអាត្មាគេសួរពី family គេសួរអីអីចឹងណាអាត្មាប្រាប់គេទៅ មករៀបរាប់ពីបងប្អូនម្នាក់អ្នកម្នាក់គេថាទេអត់សួរពីបងប្អូនណែឯងសួរ your partner your your wife your children អីចឹងបានមកថាអត់មានទេគេថា what អត់មាននឹងអត់មានសោះឬក៏ធ្លាប់មាន ហើយអត់វិញថាអត់មានហ្មងគេមកមកពីអ៊ីរ៉ាក់ ប៉ុន្តែមុនហ្នឹងគេកំពុងតែត្អូញថាយប់មិញគេមិនបានដេកកូនវាធ្វើទុកអីអីហ្នឹងណាអង្គុយជាងោកពេលរៀនណាតែពេលតែពេលចឹងទៅអាត្មាថាអត់អត់មានគេថាអាត្មានិយាយលេងហ៎ថា Are you kidding me និយាយលេងហ៎តោះនឹងនិយាយមែនមកគេថា What how can you live គេថារស់ហ្មងអាយុ ណែណៃអត់មានចាអត់មានវាយអត់ដែលមាន girlfriend អាហ្នឹងក៏អត់ហ្នឹងហើយគាត់ថាអូយដឹងរស់មិនហ៎គឺថាសម័យមិនចេញគឺណាហ្នឹងហើយហើយគឺសួរអាត្មាហ្នឹងអាត្មាជាប់ពាក្យសន្យាអីជាប់ ដូចថាមានតន្តកម្មអីឬបានដាក់ជីវិតអញ្ចឹង បានបានថ្មថាអត់មានអីទេគ្រាន់តែខ្ញុំសម័យចេញថាណែឯងអាចរស់អត់មានដៃគូអញ្ចឹងណាបើមិនមានប្រពន្ធមិនក៏មានអីចឹងអីអីចឹងបានថ្មថាអានឹងម្យ៉ាង ម្នាក់ទេបើមិញខ្ញុំលឺណែឯងនិយាយទៅអត់បានដេកហើយយប់មិញហ្នឹង យេអត់បានដេកមិញកូនធ្វើទុកហ្នឹងខ្ញុំវាគ្រាន់អត់មានអាហ្នឹងប៉ិន I sleep peacefully ដេកយ៉ាងស្រួលហ្នឹងហើយហើយប៉ិនគេសួរទៀតថាអើឥឡូវគេឃើញឃើញថាវាវាស្រួលចឹងមែនប៉ិនតែឯងនៅតែអញ្ចឹងរហូតដោយសារជាប់ពាក្យសន្យាឬក៏ស្អីស្អីឬ មកថាអត់មានពាក្យសន្យាអីទេក៏ប៉ុន្តែគ្រាន់ថាបើយើងស្ម័គ្រចិត្តយកភេទនេះអានឹងយើងស្ម័គ្រចិត្តថាយើងអត់គ្នាចឹងឯងឯស៊ូដេញថ្មទៀតចុះភេទហ្នឹងអាចដូរបានទេតែបានមានកំណត់ពេលវេលាតែអត់ចង់ឆេងស្អែកការខានស្អែកក៏បានអត់អីហាមការទាំងនោះអញ្ចឹងតារីអញ្ចឹងស្រួលតែស្រួលតាសេរីភាពពេញទីប៉ុន្តែគ្រាន់ថា នៅពេលដែលយើងកាន់អាហ្នឹងវាមានក្រមានលក្ខខណ្ឌដូចយើងចូលទៅធ្វើការនៅក្រុមហ៊ុនណាមួយអញ្ចឹងគេថាត្រូវត្រូវតមអីត្រូវធ្វើអីអាហ្នឹងអាហ្នឹងជាការស្ម័គ្រចិត្តរបស់យើងតាអានេះខ្ញុំធ្វើនេះដោយស្ម័គ្រចិត្តរបស់ខ្ញុំខ្ញុំអត់មានសម្ពាធថាប្រពុតអត់ឲ្យខ្ញុំយកប្រពន្ធអីអត់ទេថ្ងៃណាចង់យកខិនឆេងទៅការទៅជាប់អីស្រួលថាអូរៀបអាត្មាថារឿងស្រួលមានច្រើនជាងនឹងទៀត ក្រោយពីនឹងមកបានគេចេះថាស៊ូស៊ូស៊ូស៊ូស៊ូទៅបានគេដូចជ្រះថ្លាណាថាអូក្នុងលោកហ្នឹងមាន មេរៀនរៀនចឹងដែរថាមានហើយមានច្រើនជាងនឹងទៀតអាត្មាបានឲ្យ website អីអីគេមើលទៅអញ្ចឹងបានធัวប្រពន្ធនេះបានកប់ជ្រៅពេកបើសិនជាមនុស្សបានសិក្សារៀនសូត្រធ្វើជីវិតធូរច្រើនណាស់ញាតិញោមហើយបើយើងនៅគៀកកាត់នឹងប្រពន្ធហើយ នៅ ថា strength strength strength អត់ព្រមរៀនពីព្រះអង្គទេ អានឹងខាតហើយយល់ទេហ្នឹងហើយចប់ហើយចឹង